មិនអូនអើយត្រជាអំលែងទេខែរងាដល់ហើយណាមិនអូនអើយត្រជាអំលែងទេអត់គូនឹងគេអត់នឹងគេដេកអោបតែខ្លួនអត់គូនឹងគេអត់នឹងគេដេកអោបតែខ្លួន ក្រោកឡើងអាំងភ្លើងណាមិនអូនអើយចិត្តភ្លឺម៉ោង4ក្រោកឡើងអាំងភ្លើងណាមិនអូនអើយចិត្តភ្លឺម៉ោង4ត្រជាក់ទួនទួនត្រជាក់ទួនទួនដេកមិនលក់ឡើយ ត្រជាក់ទួងទួនត្រជាក់ទួងទួនដេកមិនលក់ឡើយត្រជាក់ដល់កណាមេអូនអើយត្រជាក់ដល់កត្រជាក់ដល់កណាមេអូនអើយត្រជាក់ដល់កឥឡូវវឹកវរត្រជាក់ដល់កឡើងរួចអស់ហើយឥឡូវវឹកវរត្រជាក់ដល់កឡើងរួចអស់ហើយខ្ញុំអូម៉ែអើយម៉ែត្រជាក់ម្លេះទេសារងារខ្លាំងណាស់សូមម៉ែទៅអង្គុយក្រៅ កូនលងស្នេហ៍បែបទៅអូនចំបៃចៅយីចំបាតែចំមុខនាងស្រួចតែភ្នែកតូចតូចសាច់ឡើងមកហើយពោះនាងណាមួយម៉ែត្រចិត្ត3វាស៊ីនឹងខ្ញុំណាមួយម៉ែត្រជាង5ទួទាបបំតិចប៉ុន្តែរៀងខ្ញុំណាវាលយសង្ហា បើសិនបាននាងរៀបការគេនឹងនិយាយថាសំគ្នាម្លេះវើយ តែរងាដល់ហើយណាមេអូនអើយត្រជាអំលែងទេតែរងាដល់ហើយណាមេអូនអើយត្រជាអំលែងទេអត់គូនឹងគេអត់នឹងគេដេកអោបតែខ្លួនអត់គូ chuyện tuôn tuôn chuyện tuôn tuôn địch mình luôn lai, thật là chuyện tuôn tuôn chuyện tuôn tuôn địch mình luôn lai. Sí. Kuss.